សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗនិងត្រូវចូលរួមលុបបំបាត់ការរកស៊ីកិច្ចពន្ធសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ នឹងនៅថ្ងៃទី23ខែមេសាឆ្នាំ2023យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗនិងត្រូវចូលរួមលុបបំបាត់ការរកស៊ីកិច្ចពន្ធព្រមទាំងត្រូវខិតខំរកចំណូលសម្រាប់ជាតិឲ្យបានច្រើន ការស្នើរបស់សម្ដេចតេជោបែបនេះក្នុងពិធីជួបសម្ដែងសម្ណាលនិងអ បអសាទរខួបអនុស្សាវរីយ៍លើកទី137នៃទិវាពលកម្មអន្តរជាតិ1ឧសភា ឆ្នាំ2023នាព្រឹកថ្ងៃទី23ខែមេសាឆ្នាំ2023នៅសាលមហោស្រពកោះពេជ្រសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្សជាមួយគ្នានោះក៏ត្រូវខិតខំថែរក្សាថិរភាពម៉ាក្រូសេដ្ឋកិច្ចទប់ស្កាត់អតិផរណាសម្ដេចតេជោហ៊ុនសែននាយករដ្ឋ រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានណែនាំឲ្យមានការចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមបន្តការអនុវត្តគោលនយោបាយភូមិឃុំមានសវត្ថិភាពឲ្យបានខ្ជាប់ខ្ជួនជានិច្ចដូចជាការទប់ស្កាត់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀនទប់ស្កាត់លបែងស៊ីសងគ្រប់ប្រភេទនិងរួមគ្នា ទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នាសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បាន ជំរុញឲ្យបន្តយកចិត្តទុកដាក់ដោះស្រាយជីវភាពប្រជាពលរដ្ឋដែលខ្សត់ខ្សោយជាពិសេសប្រជាពលរដ្ឋ រដ្ឋដែលងាយរងគ្រោះផ្សេងៗដូចជាពលរដ្ឋដែលរងគ្រោះក្នុងវិបត្តិ COVID-19 ជាដើមទន្ទឹមនឹងនេះត្រូវចូលរួមក្នុងការដោះស្រាយការងារជូនប្រជាពលរដ្ឋទាំងការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធគឺត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំជាពិសេសគោលនយោបាយគាំពារសង្គមដូចជាការអនុវត្តគាំពារស្ត្រីមានផ្ទៃពោះរហូតដល់កូនអាយុ2ឆ្នាំសម្ដេចតេជោក៏បានសង្កត់ធ្ងន់យ៉ាងដូចនេះថាក្នុងនាមជាប្រធានគណៈបកប្រជាជនកម្ពុជា ដែលជាគណៈបកដឹកនាំប្រទេសជាតិគឺមិនបណ្ដោយឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយហើយដោយយើងមិនបានដឹងនោះទេ គឺយើងត្រូវតែយកចិត្តទុកដាក់មើលឲ្យបានគ្រប់ជ្រុងជ្រោយចំពោះប្រជាពលរដ្ឋដែលជួបទុក្ខលំបាកសម្ដេចតេជោមាន ប្រសាសន៍ដែរថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមរួចហើយនោះព្រឹត្តិការណ៍នៃការបោះឆ្នោតជាតិនឹងចូលមកដល់ដូច្នេះសម្ដេចតេជោបានអំពាវនាវធ្វើយ៉ាងណាឲ្យការបោះឆ្នោតជាតិនៅពេលខាងមុខនេះបាន ប្រព្រឹត្តទៅដោយ ដោយរលូនមិនមានការគៀបសង្កត់ដោយសេរី និងយុត្តិធម៌ពលគឺត្រូវស្ថិតក្នុងបរិយាកាសល្អ RA7 ស្ដែងចេញ នៅភាពទាន់សម័យ